បាទអរុនសួរហើយស្ដីបងប្អូនពី ខ្ញុំខ្មែរ Simple Life ព្រឹកនេះបងប្អូនថ្ងៃល្អចង់ចេញមកក្រៅមុខផ្ទះមកយកវីតាមីន D ដែលថាយើងខ្វះខ្វះជាតិវីតាមីន D បងប្អូនណាអញ្ចឹងចេញយកខែនេះគឺចុងរដូវសត្វឈើលាស់បងប្អូននៅប្រទេសអូស្ត្រាលីវាចែកចេញជា4រដូវបាទរដូវស្លឹកឈើលាស់រដូវស្លឹកឈើជុះរដូវល្ងានិងរដូវក្តៅបាទក្នុងមួយឆ្នាំចែកចេញជា4រដូវបាទ អញ្ចឹងឥឡូវហ្នឹងវាចុងរដូវស្លឹកឈើលោះហើយហើយថ្ងៃចេះវាកម្រមានណាបងប្អូនអូយមើលតែមេឃឡើងខៀវតែម្ដងនៅខែនេះបាទវាអត់ក្តៅអត់ងាបាទល្មមតែម្ដងខ្ញុំចូលចិត្តអាខែនេះណាបាទអានេះបាទនេះអានេះដើមដើម apricot តាមមុខផ្ទះបាទយកមកលុបតែអាផ្លែហ្នឹងគេអាចស៊ីបានដែរបាទអានេះ ជ្រលក់អំបិលខ្ចៅខ្ចៅខ្ចៅបាទចំពេញឆ្ងាយនេះបាទខែហ្នឹងគឺខែសឹកឈើវាចេញវាចេញហើយហើយផ្លែចេញផ្លែចេញត្រួយបាទចេញផ្កាខែណាអាយបាទហ្នឹងហើយនេះស្វាយខ្ញុំបងប្អូននេះស្វាយវាទៅចេញផ្កាឃើញចា៎ បាទស្វាយនៅស្រុកនេះពិបាកដាំណាបងប្អូនមិនស្រួល ដូចស្រុកខ្មែរយើងគាត់ដាក់ទៅបានញ៉ាំទេស្រុកនេះអត់ទេតោះថែវាតែបន្តិចទៀតខ្ញុំនឹងត្រូវដាក់ដបូលឲ្យវាទៀតបើមិនដាក់ដបូលទេវា ក្តៅពេកវាស្អិនដល់ផ្លែវានឹងអស់អត់បានស៊ីដែរដើម្បីកុំឲ្យវាស្អិនផ្លែព្រោះក្តៅស្រុកនេះបងប្អូនក្តៅខ្លាំងមែនទែនបាទអាខ្លះក៏ទៅវាទឹកក្តឹបចេះ ណាអាខ្លះក៏វាទឹមផ្កាហើយនឹងអាខ្លះទៀតក៏វាទុំស៊ីអស់ដូចក្រូចខ្ញុំទុំស៊ីអស់បាត់ណាក្រូចខ្មែរយើងហៅក្រូចចិនបាទតែនៅផ្លែនេះថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីបាទផ្លែនេះបាទទៅតាមខ្ញុំបាទគេហៅថាផ្លែភ្នៀវបងប្អូនមិនមែនភ្នៀវសុកយើងទេណាបងប្អូនភ្នៀវសុកគេបាទទៅតាមខ្ញុំបាទភ្នៀវសុកគេបើបងប្អូនតាមដែរឃើញបាទកុំតលណាបាទចាំមើលនេះនេះជុំ ក្រូចមកផ្លែនៅនេះទេបងប្អូនណាផ្ទះខ្ញុំសញ្ញាញ៉ៃហ่ะបាទបងប្អូនខ្ញុំថាឯថាតែខ្ញុំខ្ញុំញោមទៅមើលផ្លែភ្ញៀវផ្លែភ្ញៀវសុកគេបងប្អូនមិនមែនភ្ញៀវសុកយើងទេអានេះកំពុងតែពេញញ៉ាំហើយកំពុងពេញផ្អែមទៀតបងប្អូននេះបេះបាទ បែរអោយយាយចិត្តនេះខ្លះហើយបាទខ្មែរយើងហៅភៀវបងប្អូននេះនេះទុំសកោមធំធំអញ្ចឹងអានឹងដូចភៀវស្រុកយើងមិនដឹងដឹងខ្មែរយើងហៅអីទេក៏ប៉ុន្តែអានេះវាមិនជូរដូចភៀវស្រុកយើងទេវាវាវាផ្អែមបងប្អូនណាផ្លែបេះស៊ីឡើងអស់ហើយហើយហើយបើយើងមិនស៊ីមួយលបង សាច់មកចឹកអស់បាទសាច់ចឹកស៊ីអស់តែយើងអត់ឆាប់ស៊ីព្រោះនេះវាផ្អែមបងប្អូនមើលនេះផ្អែមនៅខាងលើទៅទៀតខាងលើអត់អ្នកណាញ៉ាំបាទអានេះបាទបើចិនគេជឿថាញ៉ាំទៅវាវាបាត់ក្អកបងប្អូនចិនគេយកឆ្លឹកវា ទៅដាំទឹកផឹកហើយគេថាបាត់ក្អកបើខ្ញុំអត់ដាំទឹកផឹកឯងខ្ញុំស៊ីផ្លែវាតែម្ដង ញៀវស្រុកគេបាទហើយអានេះអង់គ្លេសហៅថា low quad ឡើងបេះចាអានេះអានេះមិនដឹងថានឹងថាវាសកោមសកោមដូចភ្នៀវដែរអត់នេះមើលតោះឃើញអញ្ចឹងតែនៅផ្លែច្រើនខាងលើផ្លែផ្លែបេះឡើងរកកជើផ្លែយកឲ្យអ្នកអ្នកជិតខាងខ្ញុំញ៉ាំសិននេះអាថតអត់ណាមកចាំមកញ៉ាំទៀត Come on.

សឈគូផ្ដល់ឃើញនេះអាហ្នឹងមកឆ្ងាញ់ហើយដើមជាប់នឹងដើមកោឆ្មានេះកោឆ្មាប៉ុនប៉ុនកោខ្លងបងអស់បងនេះសកោមសកោមអញ្ចឹងផ្លែសកោមសកោមឃើញកោឆ្មាដើមជាប់ហ្នឹងបាទក្រោយផ្ទះខ្ញុំ